បងមើលអីហ្នឹងហើយយ៉ាងម៉េចមកឯងនោះចប់មកមើលពុនគេនេះរៀងឡើងស្អាតសាច់ឡើងរលោងងាកមកប្រពន្ធឯងវិញសាច់ដូចស្បែកជ្រូកនេះ មើលទៅគួរឲ្យញើសណាស់បើចង់នេះកុំថែបងចេះតែនិយាយ នេះគឺជាមិត្តរបស់អូនឯងគេមានកូនពីរហើយប៉ុន្តែអត់ណៃមើលរៀងគេនេះរៀងឡើងស្អាតស្បែកឡើងរលោងរកតែសង្វាមួយប្រទេសគ្មានផង Hmm. ហើយមើលខ្លួនឯងវិញមិនដឹងស្អីជាស្អីទេមិនចេះថែខ្លួនសោះគួរឲ្យខ្ពើមនេះចាញ់ទាំងគេមានកូនពីរផងបីស្មានតែខ្ញុំចង់បានអញ្ចឹងមែនចង់បានរៀងអាក្រក់អញ្ចឹងមែនគឺមកពីខ្ញុំមានកូនទៅរៀងខ្ញុំវាប្រែវាអញ្ចឹងរួចចុះគេមានកូនដែរមិនក៏គេមិនអីមកអីតែខ្លួនឯងម្នាក់គឺមកពីខ្លួនឯងខ្ជិលណា ស្អាតឬមិនស្អាតចាំមិនអីយកគេមកប្រៀបធៀបជាមួយនឹងខ្ញុំបងនិយាយនេះបងមិនបានប្រៀបធៀបទេបងនិយាយឲ្យដឹងព្រោះបងនេះក៏ខ្មាស់គេដែរប្រពន្ធគេណាពេលចេញទៅក្រៅម្ដងម្ដង មានតែគេសរសើរថាស្អាតមានកូនហើយកាន់តែស្អាតងាកមកប្រពន្ធខ្លួនឯងវិញនេះអូយមានតែគេនិយាយឲ្យគេខ្ពើមចំនួនសុំបីតែបងនិយាយខ្លួនឯងនេះក៏បងរអើមដែរ ហើយអូនឯងនេះទោះបងនិយាយអីទេក៏ឯងស្ដាប់បានបានហើយមកភ័ក្របងម្ដងបងទៅនិយាយមើលភ័ក្របងសិន ភាពយន្តជីវិតរឿងហង្សាផ្លូវចិត្ត